ដើមនេះណាភាកច្រើនវាមកពីមនុស្សស្រីអូនថាមីងបងក៏និយាយនោះគឺត្រូវឯងខ្ញុំថាខ្ញុំជាមួយបងគួរតែលែងលះគ្នាទៅយើងត្រូវទៅតស៊ូមួយគ្នាអូននៅមានមិត្តភក្តិម្នាក់ទៀតដែរប្រហែលជាអាចពឹងពាក់គេបានតែអូនឮមកថាប្តីគេនោះបកកែររឿងទីឯងមិនស្ដាប់ប្តីយើងនិយាយប្តីទេប្រាប់ឲ្យថាមកឲ្យខ្ចីលុយមិនក៏ឯងនៅក្បាលរឿងអញ្ចឹងដាវីហើយសនាងមកបែបនេះអត់ខ្លាចមានបញ្ហាជាមួយនឹងគ្រួសារឆ្លោះអីក៏ឆ្លោះទៅណាស់លុយ2លាន ឯងយកទៅធ្វើដើមរស់ស៊ីទៅណាចាំពេលណាមានចាំសងក៏បានដែរបើចង់ខាងចាំណាដើម្បីឲ្យកូនវាដឹងថាឪវានេះថាទៅប៉ុណ្ណាខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់វី ថ្ងៃនេះបងអត់ចង់ទៅលក់សោះបងចង់នៅមួយអូននៅមួយកូនណាមួយអូនទៅសម្រាលផងបងនឹកកូនទៀតបើឡែងតែអង្គុយនឹកគ្នាអញ្ចឹងបីអ្នកយើងច្បាស់ជាដេកអត់បានខានទេអូនថាបងទៅលក់ទៅកូនគេនៅដេកចាំបងគេមិនរត់ទៅណាចោលបងនោះទេអញ្ចឹងថ្ងៃហ្នឹងបងទៅលក់ក៏បានដែរហើយបងនឹងឆាប់មកវិញហើយអូនកំណែងអង្គុយយូរពេកដល់អត់ព្រោះថាទៅសម្រាលអញ្ចឹងគេឲ្យបានច្រើនណា នេះមីអូនកេងលក់ហើយអ្ហ៎កេងលក់ហើយនេះមករកគ្នាទៀតហើយប្រយ័ត្នតែទៅដល់ផ្ទះវិញប្តីរករឿងឯងទៀតទៅណាមួយផ្ទះនៅឆ្ងាយកុំអាសាជិះមកខ្លាំងពេក បានហើយកុំនិយាយពីប្តីអីមួម៉ៅណាណែមហូបសម្រាប់អ្នកទៅទៅសម្រាប់កូនរួចយកមកទៀតហើយនេះពួកខ្ញុំតាំងពីអ្នកប្តីពុតមិនដែលបានឲ្យជំនាញនេះសិនមិនអីទេនិយាយយ៉ាងម៉េចក៏មិនចេះស្ដាប់ដែរ គ្នាប្រាប់ឯងប្រមាណដងហើយថាបើមកលេងឲ្យមកលេងធម្មតាមកមិនចាំបាច់ទិញឲ្យយកមកផ្ញើនោះទេ បានហើយកុំនិយាយច្រើនពេកខ្លងក្មួយយើងពួតដេកផងនោះវិញអញ្ចឹងមកទៅលក់ណាស៊ីនេះខ្ញុំទៅលក់ចាជិះសុមួនណាចឹងមកទៅណាមើលទៅពេលលក់ស្រួលដល់ហើយនេះ អ្នកឯងអង្គុយលេងសិនទៅចាំខ្ញុំទៅចាក់ទឹកឲ្យញ៉ាំណាខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់អើយដំឡៃខ្ញុំមានរឿងអ្វីមិនចោលគ្នាខ្ញុំជួបមិត្តក្នុងគ្រាក្រមិត្តល្អយ៉ាងម៉េចទៅហើយរឿងរួយរបស់យើងនោះឯងចង់ពញាពេលដល់ពេលណាទៀតគឺ អញ្ចឹងមីងពេលនេះខ្ញុំអត់ទាន់មានទេណាមួយតបតែសម្រាប់កូនហើយបងធឿនក៏តបតែចេញទៅលក់បន្លែទៀតអញ្ចេះចុះចាំ4 5ថ្ងៃទៀតខ្ញុំយកលុយទៅឲ្យមីងណាចាំចាំចាំចាំឯងប្រងឲ្យយើងចាំដល់ពេលណាទៀតហ៎លើកមុនសូមយើងថាមុនសម្រាប់យើងក៏ព្រមដល់ឥឡូវសម្រាប់រួចហើយនៅតែអត់ទាន់មានលុយយើងទៀតនេះឯងចាត់ទុកយើងជាស្អីហ៎ ខ្ញុំសុំទោសមីងប៉ុណ្ណាណាមីងពេលនេះខ្ញុំមិនទាន់មានលុយទេនិយាយស្ដីកលិចកលុចអញ្ចឹងតើបាននៅតែជាពាក់បំណុលគេរហូតមិនបានថ្ងៃនេះយើងនៅតែបានលុយកាឥឡូវចេះចោះចាំល្ងាចខ្ញុំយកទៅឲ្យមីងណាមិនបានទេយើងស្អប់ណាស់លេះចាំព្រឹកចាំថ្ងៃចាំល្ងាចនេះបើយើងទៅឯងស្បាច់តែគេចមកយើងមិនខាននោះទេហើយមានរឿងអីនៅណាវីមិនក៏លោឡាម៉េះគឺមកទាលុយហ្នឹងស្មានតែគ្មានការអីខ្ញុំមកហ៎និយាយគ្នាស្រុកបួបានណាមីង ក្មេងពងអាដេកហីយើងមិនខ្វល់នោះទេយើងដឹងតែត្រឹមថាដល់ថ្ងៃត្រូវតែបងការលុយឲ្យយើងរឿងផ្សេងយើងមិនខ្វល់ហើយនេះគេចាប់ពាក់មីឯងប្រហែលទាំងដើមទាំងការគឺ3លានជាងឥឡូវចេះចាណាមីងចាំល្ងាចខ្ញុំយកលុយទៅឲ្យមីងណាមិនបានទេថ្ងៃនេះពេលនេះគឺយើងត្រូវតែបានលុយការ ឯងចង់ធ្វើស្អីហ្នឹងរឿងរបស់យើងលុយរបស់យើងយើងចេះដោះស្រាយខ្លួនឯងឯងមិនចាំបាច់ឯងមកជួយឈឺឆ្អៅគ្នានេះថ្លៃការប្រហែលមីងប្រាប់ខ្ញុំមកឲ្យតែ15ម៉ឺនបានហើយនេះយល់ដល់មុខអ្នកដែលឲ្យតែខែក្រោយខែក្រោយត្រូវបង់យើងឲ្យទៀងទាត់ផងលឺហ៎ នេះលុយបានហើយបញ្ញាប់ទៅវិញទៅគ្នាឯងធ្វើស្អីឯងនេះរឿងលុយរបស់គ្នាគ្នាចេះដោះស្រាយចេញខ្លួនឯងទេហើយនេះមិនសារតែ10000ទេប្រយ័ត្នតែពេលទៅដល់ផ្ទះនោះមានរឿងជាមួយប្តីទៀតទៅ10000អីលុយយើងនៅផ្ទះមានទៀតឯងកុំនិយាយមកតែយើងអត់មានលុយអញ្ចឹង អឺដើរតួជាអ្នកមានណាលុយលើកមុននោះគ្នាមិនតាន់នឹងមានសងឯងវិញផងឥឡូវនេះមកចេញលុយជំនួសគ្នាទៀតហើយនេះប្រយ័ត្នតែគ្នារត់ចោលស្រុកទៅឯងដឹងហើយហើយរត់ទៅណាក៏រត់ទៅតោះឥឡូវយើងទៅផ្ទះវិញសិនហើយព្រោះថាដល់មកកូនចេញពរៀននេះហើយនេះក៏ល្ងាចដែរតម្រាំទៅដល់យប់ហើយណែយកទៅលុយនេះឯងយកទៅ ប្រយ័ត្នតែម៉ូតូអស់សាំងនោះគ្មានអីចាក់ទៅ នេះលុយឯងខំដេរងថ្ងៃបើឯងឲ្យយើងឯងបានអីចាយទៅយកទៅបើសិនជាឯងមិនយកទេមិនចាំបាច់មកជន់ផ្ទះគ្នាទៀតទេយកទៅមិនអីទេទៅទៅទៅអឺយើងយកទុកក៏បានដែរទៅអញ្ចឹងខ្ញុំសូមប្រកាស ជួបមិត្តក្នុងគ្រាក្រមិត្តល្អចេះលើទឹកចិត្តគ្នាបានដៃណាណោះដើរបាត់បាត់អាត្មានេះទៅមកពីណាខ្ញុំទៅតាមប្រចាំមិត្តភ័ក្ដិព្រោះគេសម្រាប់កូន ខ្ញុំទៅមើលគេ បើស្រឡាញ់គេណាទៅនៅមួយវាទៅមកផ្ទះងាប់ស្អីនេះបងររឿងខ្ញុំតែរឿងអត់ប្រយោជន៍ហើយនេះវាយ៉ាងម៉េចទៅក្រៅមកដេកជាមួយស្រីអីបានជាមកវិញមួម៉ៅដាក់ខ្ញុំនេះ កុំមកចេះដឹងរឿងខ្ញុំណាគិតតែរឿងឯងទៅលុយឲ្យទុកក៏មិនដែលសល់ដែរសង្ស័យយកទៅឲ្យសង្ហាយផងក៏មិនដឹងថោកទៀតបងកុំអូខ្ញុំទៅចូលរឿងដែលថោកទៀតដូចជាបងធ្លាប់ធ្វើអីប្រយ៉ាងទៀតមុននឹងខ្ញុំចេញទៅខ្ញុំក៏បានរៀបចំបាយមហូបទុករួចរាល់ដែរចុះមិនគិតផង ត្រង់ខ្លួនឯងចេញទៅក្រៅរស់ស្រីរស់ថ្ងៃនេះមិនក៏មិនគិតកុំមកសើរឿងខ្ញុំណាត្រឹមសម្បត្តិជាប្រពន្ធទេគ្មានសិទ្ធមកចង់ជឿខ្ញុំទេ ធ្វើចរិតដូចអ្នកមានដើរចែកលុយគេ តាំងពីមានមិត្តភ័ក្តិអស់នោះមកធ្វើឲ្យយើងក្រហើយខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់លាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើង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 ធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតត្រា B Anchor 365ហេតុផលដើម្បីជួបជុំតាហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមិញថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងជាឧត្តមភាពដ៏ល្អឯង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់បានអូនទៅសម្រាប់ណាហើយតាតែនិយាយពីរឿងសៃនាងអូនឆ្ងល់គេណាស់ យកលុយទៅសងក៏ប្រាប់ថាមិនទាន់ត្រូវការហើយឲ្យយើងនេះទុកលុយទិញម៉ូតូដឹកបន្លែសិនអូនពិបាកចិត្តណាស់មិត្តភ័ក្តិដល់តែអញ្ចឹងពេកទៅបងក៏ពិបាកចិត្តដែរបងចង់យកលុយទៅសងសេនាងឲ្យបានខ្លះឲ្យបានធូរចិត្តព្រោះថាប្រហែលខែនេះយើងក៏កាក់កបដោយសារតែដើមទុន2លានសេនាងឲ្យនឹងដែរតែប្រហែលអាទិត្យនេះដូចជាមិនឃើញគេមកលេងពួកយើងសោះបើសិនជាគេបានមកអូនចង់និយាយជាមួយគេរឿងលុយហ្នឹងឥឡូវចេះទៅ មិនមិនបងជីកាត់ទៅផ្ទះគេហើយយកលុយទៅសងគេខ្លះកុំឲ្យស្ងាត់ឆឹងអញ្ចឹងណាក៏ល្អដែរអញ្ចឹងបងប្រយ័ត្នទៅទៅបន្លែអូនរៀបចំរួចហើយម៉ូតូក៏អញ្ចឹងដែរជិះប្រយ័ត្នប្រយែងផងកុំបខំបខំពេកបងដឹងហើយហើយអូននៅផ្ទះក៏ដូចគ្នាកុំខំហឹងដីច្រើនពេកណា ក្នុងបន្ទុកនេះឯងបែរជាថាមិនសល់ទៅវិញហាម៉ែនេះម៉ែគិតថាកូនប្រុសម៉ែរត់លុយបានខ្ញុំឲ្យខ្ញុំទាំងអស់ហីម៉ែធ្វើដូចមិនដឹងចរកូនម៉ែអញ្ចឹងលុយដែលគាត់រកបានមកគឺយកទៅឲ្យទៅខាងក្រៅហ៎ណែកុំមកចេះចោតកូនយើងអញ្ចឹងណាឯងជាប្រពន្ធត្រូវចេះទុកដាក់លុយប្តីដែលរកបានមិនមែនមកចោតកូនយើងអញ្ចឹងទេណាឬមួយក៏ឯងនេះមានគំនិតចង់លេបលុយកូនយើងមិនឲ្យយើងចាយខ្លះហ៎ ហើយអញ្ចឹងបាន គេថាយកកូនប្រសាខុសដូចធ្លាក់នរកទាំងរស់អញ្ចឹងម៉ែខ្ញុំមិនបានគិតអញ្ចឹងទេ ហើយនេះខ្ញុំចិត្តមិនបានត្រង់ណាម៉ែលុយគឺខ្ញុំឲ្យម៉ែចាយប្រចាំខែតែតែកូនបង្កើតម៉ែអត់ដែរនឹកនាផងហ្នឹងនេះម៉ែដឹងអត់លុយដែលខ្ញុំឲ្យម៉ែរាល់ខែគឺសុទ្ធតែលុយខ្ញុំទាំងអស់លុយដែលខ្ញុំបានមកពីការសន្សំបានមកពីលក់កង្វល់លក់ខ្សែកប៉ុណ្ណឹងហើយខ្ញុំ នៅចិត្តមិនបានទៀតទេអាម៉ែយើ ឯងចង់ថាយើងនេះចាស់ភ្លើមែនណាយើងចាប់ផ្ដើមឃើញចរិតពិតរបស់ឯងហើយបើដឹងអញ្ចឹងណាយើងមិនឲ្យកូនយើងនេះយកឯងធ្វើជាប្រពន្ធនោះទេម៉ែកុំនិយាយដល់ថ្នាក់នឹងអីណាម៉ែនេះគ្រាន់តែខ្ញុំគ្មានលុយឲ្យម៉ែម្ដងម៉ែក៏ថាខ្ញុំចេះចោះហើយគ្មានលុយណែយើងសួរឯងដូចឆោតចោះលុយដែលកូនយើងខំរកយកមកនេះឯងយកតាណាហ៎មកឪពុកម្ដាយបង្ការរបស់ឯងក៏ឯងនេះគ្មានផ្ញើឲ្យផងឬមួយក៏ នេះផ្ញើទៅឲ្យសាហាយណាម៉ែអាម៉ែរាល់ថ្ងៃនេះខ្ញុំនឹងកូនណាស្ទើរតរអ៊ីស៊ីគ្មាន ផងតាខ្ញុំតរលុយណាយតើសាហាយនោះបងម៉ែចង់ដឹងថាលុយបាត់តាណាម៉ែទៅសួរកូនម៉ែទៅស្រីឆ្វេងស្រីស្ដាំមកក្រោយរាល់ថ្ងៃដែលខ្ញុំមិនរករឿងព្រោះតែខ្ញុំយល់ដល់កូនខ្លាចកូនវាគ្មានឪហៅគិតគិតទៅយើងនេះពិតជាចង់ឲ្យកូនរបស់យើងនេះណា មានប្រពន្ធចង់ដែលមានលុយច្រើនច្រើនព្រោះអីថាយើងនេះស្អប់កូនប្រសាដោយឯងខ្លាំងណាស់ណែប្រាប់កូនយើងផងណាថាយើងនេះស្កាត់មកពីឆ្ងាយដើម្បីសុំលុយតែឯងមិនឲ្យទេព្រោះថាលុយឯងផ្ញើឲ្យបងប្អូនឯងអស់ហើយ អូដូចតរដងហ្នឹងមីងល្អល្អតាថ្ងៃហ្នឹងយកមកលក់ឲ្យម៉ួយទាំងមូលអីហ្នឹងហើយថ្ងៃនេះខ្ញុំលក់ឲ្យមីងមុនគេមកនេះពូកែសម្លេងអញ្ចឹងតើបានជំនាញចូលចិត្តទិញហ្នឹងទិញតាំងពីក្មួយជីកង់ហើយដល់ជីម៉ូតូហើយថ្ងៃណាបានក្មួយជួលតូបលក់នៅផ្សារអង្គរក្មួយទៅលក់ដល់ទីណាមីងទៅទិញដល់ទីនោះអូកំពុងតែសំលុយរកតូបតូចមួយហ្នឹងមីងកុំភ្លេចទៅជួយទិញខ្ញុំផងណាមីងណាប្រកាសឲ្យក្មួយហើយអស់ប្រហែលដែរនឹងក្មួយអូ អស់តែ3000តែមីងអូមីងកុំភ្លេចណាខ្ញុំថែមម្ទេសថែមទ្រព្យថែមអីឲ្យមីងខ្លះយកទៅស្លោឲ្យដល់តែឆ្ងាញ់ហើយថែមម្លឹងម្លឹងក្មួយចំណេញដែរអូយថែមប៉ុណ្្នឹងមានអីទៅខាតមីងសំខាន់មីងទិញខ្ញុំដែរលោកថ្ងៃហ្នឹងណាចាអញ្ចឹងអរគុណណាក្មួយបាទមីង កបណាស់ឥឡូវណាមានម៉ូតូមានអីជីរកស៊ីក្រាន់បើចេះតែផាំងផាំងទៅបងបើមានម៉ូតូជីហើយកុំភ្លេចសងលុយខ្ញុំទាំងអស់ផងអានខ្ញុំមាត់មាត់កុំចង់ធ្វើភ្លេចលុយទាំងអស់ខ្ញុំមិនទាន់មានសងទេបង តែបើបងខ្លះទៅស្រីនាងហើយនឹងបងខ្ញុំបងបានស្អីគេគ្រាន់តែលុយប៉ុណ្ណឹងគ្មានសមត្ថភាពសងទាំងអស់ធ្វើជាមនុស្សប្រុសរបៀបម៉េចឲ្យប្រពន្ធមួយរស់នៅមិនបានស្រួលហើយឲ្យប្រពន្ធដើរខ្ចីលុយខ្លួនឯងទៀត គ្មានកំណត់ជាមនុស្សប្រុសសោះខ្ញុំវិញមិនត្រឹមតែមានលុយឲ្យប្រពន្ធទេថែមទាំងមានលុយចិញ្ចឹមស្រីខាងក្រៅទៀតបងថាឲ្យគាត់ធ្វើស្អីមើលទៅរឹកពីគាត់ទៅណាដូចជាខ្លាចប្រពន្ធមិនដូចបងទេខ្ញុំសង្ឃឹមតែឯងនឹង មានលុយសងខ្ញុំឆាប់ឆាប់កុំឃើញខ្ញុំមាត់មាត់ធ្វើភ្លេចព្រោះមនុស្សប្រុសបែបនេះវាគ្មានកំណើតទេ បងលក់ដាច់អស់លេងហ្មងណោះមែនហើយថ្ងៃហ្នឹងបងលក់ដាច់អស់ហើយអូនអូនដឹងអត់ថាថ្ងៃនេះបងជួបណាគេបងជួបណាគេគឺបងជួបប្តីសេនាមគេចូលមកនិយាយមកបងនឹងលុយដែរតាគេប្រហែលជាទាលុយបងហើយមែនអត់មែនហើយយើងច្បាក់លុយគេគេត្រូវទៅទាអញ្ចឹងហើយតែបងកំពុងតែមិនអស់ចិត្តរឿងមួយខ្ញុំសូមប្រ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 ូមៀលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតត្រាប៊ីអានឈើ365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមិញថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងជាឧត្តមភាពដ៏ល្អឯង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់គឺប្តីសនាងលួចមានស្រីគេដកម្នាក់ស្រីនោះចូលមកនិយាយជាមួយនឹងបងដែរបងនិយាយនេះពិតមែនណាតាមខ្ញុំដឹងស្រីនាងក៏គេ ដឹងដែរថាប្តីគេមានស្រី តែគ្រាន់តែគេមិនតន់ច្បាស់អូនសុំបងទៅចុះណាកុំយករឿងនេះទៅនិយាយប្រាប់គេអីអូនអាណិតគេណាអូនមិនចង់ឲ្យគេគិតច្រើននោះទេអឺទេបងដាក់មកកែសិនអីបងទៅហូបជាមួយនឹងពួកគាត់ចុះតាំងពីបងចេញទៅលក់បន្លែបងមិនសូវបានជួបជុំជាមួយមិត្តភ័ក្តិប្រហែលទេណាមួយនៅចិត្តផ្ទះយើងដែរតា អូអត់ទេពូខ្ញុំរវល់មើលកូនហើយពូចេញផ្សារចឹងណាមិនទេចឹងបងដែរណាឲ្យបងទៅផឹកមានក្តីសុខមិនកើតបើនៅក្នុងផ្ទះយើងមិនទាន់មានអីហូបគ្រប់គ្រាន់ផងណាអូនអរគុណបងច្រើនណាស់ចឹង គ្នាទៅដាក់ប្រចាំយ៉ាងម៉េចទៅនេះខ្ញុំមិនយល់ទេនេះគឺជារឿងពិតប្តីរបស់ឯងបានយកផ្ទះនឹងដីនេះមកដាក់បញ្ចាំជាមួយបងមួយរយៈហើយហើយវាក៏ផុតថ្ងៃកំណត់នៃការបងប្រាក់យូរដែរមកហើយបើនៅតែអញ្ចឹងទៀតខ្ញុំនឹងរឹបអូសយកដីនឹងផ្ទះនេះមិនខានឡើយតែខ្ញុំមិនដឹងរឿងនេះពីមុនមកទេអ្នកណាជាអ្នកយកផ្ទះនេះយកទៅប្រចាំក៏ទៅនិយាយជាមួយគេនឹងទៅ ចំណែករឿងកាត់យកផ្ទះគឺខ្ញុំមិនព្រមជាដាច់ខាតអូនឯងព្រមមិនព្រម គឺជារឿងរបស់ខ្លួនឯងខ្ញុំគ្រាន់តែធ្វើតាមកិច្ចសន្យាតែប៉ុណ្ណោះហើយលុយដែលប្តីណៃផ្សេងនេះក៏មិនតិចដែរតែខ្ញុំមិនដឹងរឿងខ្ញុំមិនពាក់ព័ន្ធជាមួយមិនពាក់ព័ន្ធក្រៅណៃជាប្តីប្រពន្ធនឹងគ្នាអីខ្ញុំទុកពេលឲ្យមួយខែទៀតបើមិនដូច្នោះទេខ្ញុំនឹងរឹបអូសយកផ្ទះហើយនឹងដីនេះហើយលុយច្រើនយ៉ាងនេះតែខ្ញុំមានលទ្ធភាពឯណាទៅរកបានត្រឹមតែមួយខែនោះព្រោះតែលុយច្រើនយ៉ាងនេះហើយទៅ ខ្ញុំមិនបណ្ដោយឲ្យនៅយូរទៅទៀតព្រោះខ្ញុំត្រូវការលុយប្រើប្រាស់ដើម្បីចងការអ្នកផ្សេងខ្ញុំមកប្រាប់នេះគ្រាន់តែផ្ដល់ដំណឹងមុនតែប៉ុណ្ណោះហើយជួយផ្ដាំប្រាប់ទៅប្តីរបស់ណៃផងឲ្យចេះលើកទូរស័ព្ទបើមិនអញ្ចឹងទេនឹងមានបញ្ហាធំជាមិនខានទេតាតរលុយណាសងគេទៅនេះ បាទប្តីចង្រៃនឹងបាត់មកពីផ្ទះមិនឃើញមកផ្ទះផងហ្នឹង ឲ្យខ្ញុំទៅទាលុយដារីយ៉ាងម៉េចទៅបើរាល់ថ្ងៃនឹងនាងអត់ដែរនឹងណែហើយនេះឯងមកអង្គុយតាំងម៉ងប្រហែលណាមកអង្គុយដកដង្ហើមធំមានរឿងអីមែនទេឆាំនិយាយប្រាប់គ្នាមកអូអត់មានអីទេហើយចុះនេះឯងមករយៈនេះមានគេមកដេកច្រើនអត់ហ្នឹងហើយប្តីឯងវិញលក់ដាច់អត់ គួរសមដែរមានអ្នកយកកៅអៅនឹងមកដេរច្រើនដែរណាមួយបងធឿននោះក៏ចេញទៅលក់រាល់ថ្ងៃគ្នាចេះតែខំប្រឹងរកទៅមិនសានសំលុយទុកសងឯងខ្លះព្រោះខ្ចីឯងដូចជាយូរណាស់ដែរហើយអត់អីទេណាតាមស្រួលទៅមិនបខំទេនេះឯងកុំចាត់ទុកយើងដូចអ្នកដតីពេកមើលគិតតែឯងវិញទៅមកអង្គុយដកដង្ហើមធំយើងមើលដឹងណាថាមុខឯងនេះកំពុងតែមានទុក្ខ បើសិនជាឯងទុកគ្នាជាមិត្តភក្តិឯងណាមានរឿងអីត្រូវនិយាយប្រាប់គ្នាឯងនិយាយមកឯងជួយគ្នាមករហូតហើយឲ្យគ្នាបានជួយឯងខ្លះទៅអូយយើគ្មានស្អីទេនេះឯងកុំធ្វើនិយាយដូចក្នុងកូនពេកមើលដូចជាយើងហ៎ដែលចេះកើតຕົកនោះរាល់ថ្ងៃនេះពិបាកចិត្តតែរឿងប្តីតែមួយហ្នឹងមែនទេនិយាយរឿងប្តីឯងនោះតើយ៉ាងម៉េចហើយ ក្តីរបស់យើងនៅតែតរោស្រីក្រៅដដែលហ្នឹងរាល់ថ្ងៃហ្នឹងបើសិនជាយើងនិយាយគឺមានតែឆ្លោះគ្នាអណត្តកូនអញ្ចឹងខ្ញុំនិយាយហ្មងទៅឯងជឿគ្នាទៅណាមានរឿងអីក៏និយាយជាមួយគ្នាតាមសម្បូរទៅកុំឆ្លោះគ្នាអីប្តីប្រពន្ធទោះជាយ៉ាងណាក៏នៅតែជាប្តីប្រពន្ធដែរថ្ងៃហ្នឹងឯងនៅហូបបាយផ្ទះគ្នាទៅណា មមកផ្ទះនេះទៀតផ្ទះនេះមកខ្នងសងយកមកគ្រប់ផងហាឡាបអីរបស់ឯងបាត់ក្បាលទៅណាហើយអ្ហាចឹងមិនថាណាមនុស្សណាឲ្យតែទាល់ច្រកស្អីក៏ហ៊ានធ្វើដែរផ្ទះនេះគឺជាផ្ទះខ្ញុំខ្ញុំមិនទៅណាទាំងអស់តើកូនជាប់ផ្ទះយើងវិញប្រៃរបស់ខ្ញុំធ្លាប់មកប្រាប់ម្ដងហើយមែនទេហើយក៏ទៅដល់ថ្ងៃកំណត់ដែរមែនទេឆាប់នាំកូនចេញពីផ្ទះនេះទៅខ្ញុំធ្លាប់ប្រាប់ប្រៃមីងហើយតាថាផ្ទះនេះគឺជាកម្មសិទ្ធិរបស់ខ្ញុំនិយាយតាមស្រួលមិនស្ដាប់ចង់តែប្តឹងណាក៏ប្តឹងទៅ ឯកសារខ្ញុំមានស្របច្បាប់ទាំងអស់ឲ្យខ្ញុំសុំវណ្ណាមីងខ្ញុំពីអ្នកម៉ែកូនអត់មានកន្លែងរស់នៅទេឲ្យខ្ញុំនៅផ្ទះនេះមួយរយៈសិនទៅណាពេលដែលខ្ញុំតាក់ទងទៅប្តីខ្ញុំបានខ្ញុំនឹងឲ្យគាត់យកលុយទៅសងមីងវិញតាក់ទងវាស្អីរត់តាមស្រីបាត់ទៅហើយវាមិនត្រឡប់មកទៀតទេខ្ញុំមកក៏លែងតឱកាសឲ្យទៀតដែរខ្ញុំរៀងចានហើយ ឲ្យខ្ញុំសុំវរចុះណាមីងអាណិតដល់កូនខ្ញុំផងឲ្យខ្ញុំនៅផ្ទះនេះសិនតើណាហើយខ្ញុំនឹងប្រឹងរកលុយដើម្បីយកទៅសងមីងខ្លះណាមីងណាមិនបានទេផ្ទះនេះក៏ខ្ញុំយកលក់តដែរមានគេចង់បានច្រើនតាខ្ញុំវរមីងហើយហើយក៏និយាយស្រួលបួលដែរអាសោតែខ្ញុំបានលុយពីផ្ទះនឹងទៅចាយខ្លួនឯងទៅនេះជាផ្ទះកម្មសិទ្ធិខ្ញុំអាណាចពាក់ទៅទៅវាទៅ និយាយចឹងមិនកើតអាឡាវាទៅខ្ចីលុយនេះពីប្តីខ្ញុំហើយវាជាអ្នកដាក់ផ្ទះនេះដល់ខ្លួនឯងខ្ញុំមិនបានអូដៃវាមកឯណាបើចង់ប្តឹងចង់តវ៉ាអីចាំទៅដល់តុលាការសិនទៅហើយក្រុមនេះចាញ់ទៅ Bye. ឯងមកផ្ទះយើងមានការអីហ៎ម៉ែគឺខ្ញុំមកចង់សុំម៉ែនៅជាមួយព្រោះពេលនេះផ្ទះខ្ញុំត្រូវអាប្តីចង្រៃនឹងវាទៅប្រចាំអស់ហើយហើយខ្ញុំនឹងកូនគ្មានកន្លែងទៅទេម៉ែខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់លាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ រ៉ូឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌីអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតត្រាប៊ីអានឈើ365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមិញថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដង ជាឧត្តមភាពដ៏ល្អឯងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់ណែណែណែកុំមកថាកូនយើងចង្រៃកប់កប់មាត់ណាមកពីឯងបានជាកូនយើងនេះវារលាយរហូតដល់បញ្ចាំផ្ទះសម្បែងឯងនេះណាមកសុំយើងនៅជាមួយ ឯងមើលសម្ដីបងឯងចុះកំពុងតែមើលងាយកូនយើងឯណាខ្ញុំគ្មានន័យអញ្ចឹងទេណាម៉ែគ្មានន័យអញ្ចឹងយ៉ាងម៉េចហ៎បើសម្ដីរបស់ឯងនេះបញ្ជាក់ច្បាស់ណាស់ឯងនេះចង់ថាយើងនេះមិនចេះបដៅកូនឲ្យបានល្អមែននេះបើអញ្ចឹងមិនដែលឯងមកធ្វើស្អីឯងចង់ទៅងាប់ឯណាក៏ទៅទៅម៉ែឲ្យខ្ញុំសុំនៅទីនេះផងណាម៉ែណាខ្ញុំសុំវត្តណាម៉ែណាម៉ែឲ្យខ្ញុំនៅជាមួយផង អាណិតដល់ចៅយ៉ាងណាក៏គេជាចៅម៉ែដែរមិនចាំបាច់មកអំបកអីយើងទេឯងណាចង់ទៅងាប់ឯណាក៏ទៅទៅជារឿងរបស់ឯងតែចៅរបស់យើងណាយើងមិនចោលនោះទេទោះជាយើងស្អប់ឯងតាំងពីដើមមកក៏ដោយតែឈាមម្ដុំរបស់យើងនេះក៏យើងមិនចោលដែរម៉ែឲ្យខ្ញុំនៅជាមួយផងណាម៉ែណាខ្ញុំចង់នៅជាមួយកូនម៉ែអាណិតខ្ញុំផងណាម៉ែណាមិនបានគឺមិនបាន ន់ឲ្យតែកូនរបស់យើងនេះមានប្រពន្ធចង់តែឥឡូវនេះវាបែរជាមានប្រពន្ធចង់មែនអញ្ចឹងហើយមិនចាំបាច់អីដែលយើងនេះត្រូវជួយឯងនោះទេហេតុអីក៏ម៉ែចិត្តខ្មៅចិត្តអាក្រក់ដាក់ខ្ញុំបែបនេះខ្ញុំទៅធ្វើអីដាក់ម៉ែបានជាម៉ែស្អប់ខ្ញុំយ៉ាងនេះនេះហើយជាដាក់ប៉ិតរបស់យើងយើងណាវាស្អប់ឯងអានឹងមកពីឯងនឹងហើយពេលដែលយើងទិញផ្ទះឲ្យកូនរបស់យើងណា យើងដាក់ឈ្មោះវាតែម្នាក់ឯងទុកឲ្យវានេះស្រួលលក់វាចង់ធ្វើអីក៏បានមិនចាំបាច់ទៅសួរនាំអ្នកណាឯងណាត្រឹមតែជាអ្នកស្នាក់អាស្រ័យទុកសម្រាប់បង្កើតកូនឲ្យកូនប្រុសយើងតែប៉ុណ្ណោះឆាប់ចេញទៅយើងមិនចង់ឃើញមុខឯងទេឯងឆាប់ចេញទៅឯងទៅណាក៏ទៅទៅណែបើនៅតែរឹងតឹងអញ្ចឹងទៀតណាប្រយ័ត្នយើងឲ្យកូនរបស់ឯងនេះទៅវេទនាជាមួយឯងទៅ យើងនិយាយថាម៉េចគឺយើងធ្វើអញ្ចឹងឲ្យដឹងផងទៅម៉ែខ្ញុំផ្ញើមើលកូនខ្ញុំផងណាម៉ែជួយមើលគេឲ្យល្អផងហើយខ្ញុំនឹងមិនមកទីនេះទៀតទេអើឲ្យដូចមាត់ឯងផងណាកុំឲ្យយើងឃើញឯងនេះអោតក្បាលមករកចៅយើងឲ្យសោះបើមិនអញ្ចឹងទេណាយើងឲ្យវាទៅវេទនាមិនខានទេ សម្ដីឯងទុកផងណានៅជាមួយយាយមិនបាច់ចាំទៅតាមវាឯងឯងចង់ទៅវេទនាដូចវាមែន ម៉េចអូនសេនាងចាញ់មកនៅដូចជាមិនឃើញគេសោះាបងគឺខ្ញុំអារម្មណ៍ម្ចាស់ផ្ទះនេះគាត់នៅផ្ទះអត់បងអូបើនិយាយពីម្ចាស់ផ្ទះចាស់គេបានរើចេញទៅបាត់ហើយឥឡូវនៅសល់តែខ្ញុំម្ចាស់ផ្ទះថ្មីរើចេញ ឬចេញមិនគឺគេអត់ប្រាប់ពួកយើងអញ្ចឹងអ្នកទាំងពីរជាម្ចាស់បំណុលរបស់អាឡាមែនបើគិតថាចង់មកទាលុយក៏ទៅវិញទៅព្រោះវាបានរត់ទៅតាមស្រីបាត់ហើយបងថាម៉េចគាត់រត់តាមស្រីហើយចោបងមិនដឹងថាស្រីនាងជាមួយនឹងកូនគេនឹងទៅនៅកន្លែងណាអត់អត់ដឹងដែរឬតែម្ចាស់ផ្ទះដែលគេលក់ឲ្យគេនិយាយដែរហ្នឹងអញ្ចឹងបើអស់ការងារអីហើយខ្ញុំសូមចុះផ្ទះវិញហើយអញ្ចឹង ចាបងអរគុណច្រើនណាស់បងបងនាងសេនាងគេទៅណាទៅអូនបារម្ភពីគេណាអញ្ចឹងតាបានជាមួយរយៈមុនមកគេមិនដែលរីកសោះអូនសួរអីក៏គេមិនឆ្លើយបងក៏ឆ្ងល់ដែរព្រោះដងបងមកលក់បន្លែនៅទីនេះឃើញសេនាងនៅផ្ទះរហូតហ្នឹងថាថ្ងៃហ្នឹងយកលុយមកសងគេទាំងអស់ផង ត់មានអារម្មណ៍សើល្អសោះពេលដែលបាត់គេសូមឆឹងអញ្ចឹងហើយអូនមានស្គាល់ផ្ទះក្នុងដៃរបស់គេបើតាមអូនដឹងបងប្អូនស្រីនាងដូចជាមិននៅទីនេះទេ ពួកគេចេញទៅនៅខេត្តអស់ហើយអូនកុំគិតច្រើនពេកស្រីនាងអាចទៅនៅតាមខេត្តជាមួយនឹងបងប្អូនក៏ថាបានដែរតោះយើងទៅផ្ទះវិញទៅព្រោះថាយើងផ្ញើកូននៅរមៀងយូរផង ញកើតអីហ្នឹងបងឃើញផ្លឹកអញ្ចឹងតាំងពីថ្ងៃគ្មានអីទេគឺអូនអង្គុយគិតបារម្ភពីស្រីនាងមិនដឹងថាទៅជាយ៉ាងណាហើយទេតាក់តងទៅក៏មិនបានចង់ទៅរកគេក៏មិនដឹងថាទៅរកនៅកន្លែងណាអូអូនកុំគិតច្រើនពេករឿងវាមិនអាក្រក់ដូចដែលយើងគិតហ្នឹងឯងស្រីនាងគេរឹងមាំសឹងអីហ្នឹងសង្ឃឹមថាអញ្ចឹងចុះពេលដែលយើងជួបទុកមានបញ្ហា តែឃើញមុខគេនោះមកជួយយើងរហូតតែពេលដែលខ្លួនឯងជួបទុកនោះបើជាទៅសងំលាក់ខ្លួនបាត់ឆឹងអ្នកណាក៏មិនមកនិយាយប្រាប់ពេលនេះគិតច្រើនក៏មិនដឹងថាបានអីមកវិញដែរនិយាយពីរឿងតូបវិញអូនបានទៅសួរគេរួចហើយគេថានៅសាលតូបតូចមួយតម្លៃរៀងថោកដែរល្មមនឹងឯងយើងអាចជួបបាន ស្អែកនេះបងមិនចាំបាច់ទៅលក់បន្លែទេ យើងទៅមើលតូបទាំងអស់គ្នាទៅអត់ទេអូនទៅមើលម្នាក់ឯងចុះណាព្រោះថាអូនប្រកែតថ្លៃបងទៅលក់បន្លែកុំឲ្យវាខូចអញ្ចឹងក៏បានដែរបងលៀងម៉ូតូហើយឆាប់រៀបចំបន្លែទុកឲ្យហើយទៅអញ្ចឹងអញ្ចឹងអូនទៅមើលកូនណាណាបងទៅលៀងម៉ូតូបើហើយបន្តិច អាម៉ៃណែអញប្រហែលជាមិនស្គាល់យើងទេតែចាំបន្តិចណាយើងនឹងយកទឹកលាងមុខចេញហើយឯងប្រកាសជាស្គាល់យើងហើយយើងគឺជាមិត្តភ័ក្តិរៀននៅវិទ្យាល័យជាមួយគ្នាហ៎កុំមកប៉ះដៃយើងណែយកទៅហើយចង់ទៅណាក៏ទៅទៅម៉ាក់ថាបើកូនបានជួបមនុស្សល្អបែបនេះដូចជាម៉ាក់កូនត្រូវតែចេះថែរក្សាដាប់សម្លេងដូចជាប្រហែលប្រហែលហើយមើលទៅរូបរាងបែបនេះពិតជាដូចសៃនាងខ្លាំងណាស់យើងហាមហាមក្បាលឯងដាច់ខាតឲ្យមកលួចមើលចៅយើងឯង ក៏គ្មាននៅកូនក៏ត្រូវម៉ែឯងបំបាយចេញពីយើងទៀតប៉ណ្ណឹងហើយឯងមិនដឹងខ្លួនខុសទេអីចង្រៃអាចចង្រៃអាចចង្រៃអាចថោកអូយសេនាងសេនាងឈប់សិន